វាសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Solo Gaming ថ្ងៃនេះផងដែរខ្ញុំបាទ Solo នឹងមកប្រាប់អ្នកទាំងអស់គ្នាអំពី Sitting បាញ់ត្រូវក្បាល2023ហើយបងប្អូនអាចសេរីតាមខ្ញុំបានគឺដាក់100ទាំងអស់បងប្អូនអាចសេរីបានហើយអាចយកទៅអនុវត្តក្នុង rank និយាយទៅបាញ់ក្នុង rank ហ្មងមិនដឹងបាទឥឡូវយើងបានចោះឆាត់យកមកយើងរើកភ្លើងសិន អូខេបាំងកំភ្លើងបាញ់ឆ្ងាយបាញ់ចិត្តម្ដើមស្ងប់មួយគ្រាប់ម្ដើមអាយើងទៅយើងទៅមើលជុំវិញហ្នឹងសិនគីឡូមាន enemy ចុះមកបងប្អូនបាទអូមាន snap ខ្ញុំអត់បាញ់គេ snap បាទបានពេល9ម្ដងហើយនេះហើយនឹងភ្លើងស្នប់6គ្រាប់យើងលើបានកតាពេល31អូខេ យ៉ាមនុស្សតែចុះគេបាច់បាច់បាច់ក៏គេចូលក្បាលតែបងប្អូនស៊ីធីនឹងវាស្រួលបាញ់វាកលាស់កលឿនអីកលឿនអញ្ចឹង100ទាំងអស់ហ่ะអាយ៉ាឥឡូវយើងឃើញអេនមីម្នាក់ទៀតហើយអូខេទាញយកក្បាលគាត់មួយហើយយើងយកជីវិតគប់គូតគាត់បាទបាច់អេដេកអូខេយើងដើររមនឹងបាញ់ទៀតឥឡូវយើងកាត់វីដេអូមកដល់ត្រឹមនេះចាំគាត់នេះឃើញវីដេអូឃើញអេនមីមួយបាញ់គាត់បាទគាត់ហើយយើងដាច់គាត់ភ្លាមភ្លាម យើងធ្វើការចុះពីលើ ភ្នំទៅដើម្បីរស់មនុស្សបាញ់ទៀតបងប្អូនបាទយើងមើលសិនអាចនឹងមានមនុស្សទៀតអូខេពីនឹងមានកំពុងជុំបាច់បាច់ចូលក្បាលមកក្រាមបាទពីចង្ងាយចូលក្បាលមកខកក្អែមដែរបងប្អូនតែគាត់ទៅអាចច្បាក់នេះយើងបាន4 kill ហើយបងប្អូនបាទឥឡូវយើងកាត់ដល់ទីយើងបាញ់ចូលក្បាលគាត់មកគ្រាប់ហើយអូឡុកស្រេចຕົកមួយប្រែគាត់សិន ចូលក្បាលពីរគ្រាប់បងប្អូនបាទអូចង្វាក់នេះយើងអា6ខៀលយើងមើលឆ្វេងមើលស្ដាំសិនគីឡូគ្នាគាត់មកទៀតយើងតែឯងផងអាចបែកអាចបោះគាត់បងប្អូនណាតែអេនមីនេះបងចូលមកអត់ចូលទៀតស្កាយើងក៏បាញ់ងាប់ណាស់ដែរបាទតែបើនេះគេអេនមីបាច់បាច់បាច់គេចូលក្បាលនុកមួយ យើងទៅដូរយកភ្លើងយ៉ាយើងបាននេះយើងបាញ់ក្រោសាវិញក្រោសាក៏ភ្លើងវាគ្រាប់វាអាចចេញងាប់ដូចស្កាមែនតែខ្ញុំខ្ញុំចូលចិត្តបាញ់ក្រោសាជាងស្កាឥឡូវយើងម៉ាស៊ី IT Pro ដែលយើងបាញ់ងាប់មិញវាបាញ់ស្លាប់ហើយចង្វាក់នេះយើងឃើញសញ្ញាក្រហមមិញខាងក្រោមយ៉ាឃើញលឿនហើយប៉ាច់ប៉ាច់ប៉ាច់ប៉ាច់អូចូលក្បាលគេបងប្អូនណា បាញ់ប្រូលខាងក្រោយមួយទៀតបាច់បាច់បាច់អូ C39 37បាទដួលបាន2នាក់ទៀតហើយគេប្លែកគាត់ព្រៀងព្រៀងនៅបងទៅកំទុកគាត់ទូខ្លាចមានអ្នកស៊ីប្រេចង្វាក់នេះយើងបាន10 kill ហើយឥឡូវយើងកាត់មកត្រង់នេះចាឃើញ sister កំពុងតែរត់មកត្រង់ចូលក្បាល1 100ដួលស្រាច់អត់ទៅហើយដាច់គាត់ព្រៀងព្រៀងបាទ អាណាគ្នាគាត់អើមិនប្រូអីចាគ្នាទៀតហើយប៉ាច់ប៉ាច់អូចូលបានគាត់ទៀតហើយគាត់លឿនលឿនតែហ្មងទៅអាណា2ខៀលហើយបងប្អូនអាវីដេអូនេះសង្ឃឹមថាអ្នកអ្នកទាំងអស់គ្នាមើលចិត្តគាត់ឥឡូវចាគេបាញ់គាត់ចូល3គ្រាប់ហើយគាត់រត់ទៅ4គ្រាប់ទៀតខាងលើភ្នំមានម្នាក់ទៀតអូខេចូលក្បាលមួយនុកមួយទៀតយើងរត់មកបាញ់ប្រូមិញដែរយើងបាញ់លោឈាមនេះប្រូចេញមកវិញបាត់ចូលក្បាលនុកមួយស្រាច់ អូច្រើនណាស់ដ្រូនចាប់បានច្រើនណាស់មិញចាប់បានផ្ដាច់ពងមកច្រើនណាស់អឺអូច្រើនណាស់អាណាអាណាអាណាបាទចង្វាក់នេះយើងឡើងមកលើហើយយ៉ាឃើញយើងមាននេះបាញ់គ្នាប៉ាច់ចូលក្បាលពីរគ្រាប់ដួលមួយយ៉ានិយាយមួយទៀតពុំបាញ់យើងយើងបាញ់ដួលពីរចូលក្បាលទាំងអស់យ៉ាឃើញនឹងមានកំពុងរត់យើងទិញ រ៉ូសាយើងលុតទៅញ៉ាខាងនោះអាស្ដាំដៃយើងមានម្នាក់ទៀតអូខេប៉ាច់ប៉ាច់ប៉ាច់ប៉ាច់អូខេដួលបាន4នាក់ហើយចុំមកយ៉ាខាងក្រោយយើងមួយទៀតចង់ជិះស្មៅសិនយ៉ាប្រូអូនមកព្រមចូលក្បាលទាំងអស់បងប្អូនបាទ18ខៀលបាត់ទៅហើយចាស់ឃើញអ្នកទៀតសោះមកទៅអស់ហើយយ៉ាយ៉ាគេរត់ទៀត បាច់បាច់បាច់អូរងសាយើងបាញ់ចុះឈៀមមែនតើ37 37រហូតតែមួយ16យើងវាស្រួលបាញ់ផងបងប្អូនមក100ទាំងអស់ហ្នឹងវាយើងបាញ់ចេញក្រោយរៀងញាប់ដែរគាត់បើដែរយើងវាលេខឆ្វេងស្ដាំទៅវាស្រួលអញ្ចឹងបាច់យើងយូរបាច់ទីមទីទីមានអ្នកគេប៉ាច់ប៉ាច់អូចូលក្បាលដួលស្រាកទៀតហ្នឹងបងប្អូនបាទលូតញញ៉ៃចូលក្បាលមួយបាទអញ្ចឹងត្រូវចាប់បានទៀតហើយយើងទៅរកគាត់សិន អូយើងបាន24គៀលហើយបងប្អូនប្រអូននៅទីណាប្រូយ៉ាយ៉ាអត់ប្រូអីឃើញហើយបងប្អូនបាទប៉ាច់ប៉ាច់ប៉ាច់អូចូលក្បាលទៀតដួលទៀតជីធីងអែមមែនទេបងប្អូនបាទហើយកុំភ្លេចអូសឡើងលើផងបងប្អូនអូអាកណុងកភ្លើងដែលក្រែងចុចសញ្ញាបាញ់ហ្នឹងអូសវាឡើងលើឲ្យកប់ពពកទេអូបានបាញ់ណា បាញ់ហ្នឹងទៅបងប្អូនឲ្យអស់ពីដៃអូររហូតទៅបានវាចូលក្បាលល្អខ្ញុំនេះអូសចង់នេះហើយចង់សឹកមរៀមដៃហើយយ៉ាទីមួយទៀតហើយបាច់បាច់បាច់បាច់បាច់អូអត់ចូលក្បាលចូលខ្លួនតែដួលដែរគាត់សិនបងប្អូនទៅខៀលកុំឲ្យមានអ្នកស៊ីពេឥឡូវយើងកាត់វីដេអូមកតាមនេះឃើញនឹងមួយទៀតហើយបាច់បាច់ចូលក្បាលអូខេដាច់តែមកប្រូនេះចាឃើញមនុស្សរត់ខាងមុខពីរោសាយើងមកបាច់បាច់បាច់បាច់ពួកចូលក្បាលចូលខ្លួនតែដួលដែរ វាមិនប្រកាសតែចូលក្បាលទាំងអស់ហើយបងប្អូនបាទស៊ីសងលើអ៊ីនធឺណិតយើងផងការអូសមរៀមដៃរបស់យើងនៅកន្លែងកណ្ដុងហ្នឹងឲ្យឡើងទៅលើផង sitting ផងកតាច្រើនដែលធ្វើយើងបាញ់ចូលក្បាលមិនតែ sitting មកមុខទេគឺអាយ៉ាមនុស្សនិយាយច្រើនមនុស្សបាញ់យើងចុចស្មៅមួយសិននៅទីណាប្រូអូខេហ្នឹងបាច់បាច់បាច់អូខេចូលក្បាលដួលស្រាច់ចំ និយាយចោះនិយាយឡើង29ខៀលបាទចានៅសល់ប្រហែលនៅសល់2ធាងទៀតអាកាសអាកាសយកមន់បាទបានមកដល់ហើយបងប្អូនបាទកំព្រិចភ្នែកសោះយ៉ាយ៉ាបាញ់ខ្ញុំផងប្រាដឺបាច់បាច់បាច់លួលអត់ចូលក្បាលទៅដល់កងណានេះបងប្អូនហ្គេមនេះខ្ញុំមានអារម្មណ៍ថាប៉ះប្រូប្រូគាត់មិនសូវចេះលេងប្រហែលដែរបងប្អូនបាទតែរ៉េងខ្ញុំដៃមុន1 បងប្អូនចាំមើលចុងវីដេអូដឹងថារ៉េងខ្ញុំអីគេហើយលីងវាអីហើយបោកប្រមាណរ៉េងយ៉ាស៊ីសាំពិលពីរគ្រាប់ចង្វាក់នេះយើងថ្ងៃ cover យើងចុចស្មៅមួយយ៉ាប្រូបាច់ខ្ញុំផងណាចូលក្បាលដួលមួយយ៉ាយ៉ាជុំសល់ឈាមតែ16ឯងដាក់តកមួយសិនបងនេះអញឈឺមានបតទេចាដាក់តកទៀតបតណាចេះដាក់តកវិញ ចូលមកប្រូឲ្យប្រូអញស្គាល់ពាក្យថាបែកក្បាលមួយខ្ញុំក៏ពុកបែកគាត់ឲ្យគាត់គាត់រត់ចូលហើយយើងរត់ដល់ clear ទៅឲ្យមកខាងនេះវិញរត់ដល់ប្រូបាញ់គ្នាមួយនេះចូលក្បាលមកគ្រាប់ដួលស្រាច់ណាគ្នាប្រូឯងហើមកដាក់ឈាមមួយសិនស្មាតនេះវាអែមដែរវាការពារខ្លួនគេបាត់បាត់បាត់យកដួលលូតបាញ់ទៅហ្នឹងត្រូវប្រូក្រួយណាស់ ពីគ្រាប់រងគ្រោះបងប្អូនបាច់បាច់អាយ៉ាចង្វាក់នេះយើងបានមាត់មកទៅហើយបងប្អូនបាទបាន34ខៀលអូខៀលច្រើនមែនតើសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច like subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជារៀងរាល់ថ្ងៃបងប្អូនបាទខ្ញុំនឹងផុសរហូតឲ្យបងប្អូនបានទស្សនាអូខេយើងមកជាមួយយើងថាយើងបោកប្រមាណ គ្នាតែមុនមួយបូកអូបូក78បងប្អូនបាទបាយបាយជួបគ្នាវីដេអូក្រោយ